Maria Maria មិនអើវាតាំងពីយើងចូលមកនៅហ្នឹងណាទូចវាមិនសូវស្រួលសោះផ្ទះហ្នឹងមែនតើវាថ្ងៃមុនយើងខ្ញុំកំពុងជួបផ្ទះស្រាប់តែផ្ទះឃើញកភ្លើងពេញទូខ្ញុំគិតថាម្ចាស់ផ្ទះហ្នឹងប្រហែលធ្វើរឿងទុច្ចរិតអីហើយមើលទៅមកវានិយាយថាបើមនុស្សល្អជាគេមិនមកលាក់ខ្លួនក្នុងព្រៃជ្រៅចឹងទេម៉ែវាអើយ មិនឲ្យឲ្យវាខ្ញុំមិនដឹងថាតកែយើងនឹងគេធ្វើអីប្រកាសដែរខ្ញុំគិតថាចង់ឈប់ណាស់ហើយ លួចចេញពេលគេអត់នៅទៅដល់ចំបើគេតាមតន់ទៅមិនទៅម៉ែវាអីបើគេចាប់បានយើងថានាំអាវុធគុនយើងទៅពេទ្យកំណត់ល្អមកចាំមកយូរស្អែកនឹងងងទៅចឹងអីមានរឿងអីចាស់ព្រលីមកប្រងព្រៀនចឹង នៅខាងលើពេលនេះប៉ូលីសឡោមព័ទ្ធចិត្តអស់ហើយ ឆាប់ទម្លាក់អាវុធចុះបកគោខ្លួនតាមសម្រួលមកម៉ែវាធ្វើមិនទៅប៉ូលីសព័ទ្ធចំវិញអស់ហើយម៉ែវា មើលធ្វើកំភៃមើលយើងគ្រាន់តែកូនឈ្មោះគេតែ គេធ្វើអីយើងនេះតែប៉ូលីសគេឲ្យយើងទម្លាក់អាវុធចុះទៅក្រោមអាវុធកូនយើងនៅទូអញ្ចឹងធ្លាក់ទៅមើលងាប់ក៏បាក់ដៃបាក់ជើងដែរ ហើយម្យ៉ាងទៀតគេឲ្យយើងបកគោលខ្លួនតើឲ្យគេហើយយើងមកបកគោលខ្លួនទៅយើងរស់មិនមនុស្សអត់ខ្លួន មានតែក្បាលមានដៃមានជើងទោះរស់បានក៏ក្រក់មើលដែរម៉ែវាអើយហើយយ៉ាប់មកតែប៉ែតនេះព្លីមកល្អហើយខ្ញុំទៅយកកូនសិនតាមចុះទៅទាំងអស់គ្នាយីម៉ែវាពងលេងមែនតើម៉ែវាហើយយើងកាត់ខ្លួនយើងឲ្យប៉លីសយ៉ាងម៉េចទៅម៉ែវា